បាទសួស្តីអ្នកនរគ្នាជួបខ្ញុំបាទទេថា Dina Food Table បាទបាទផ្ទាំងកអ្នកនរគ្នាឥឡូវយើងបាញ់តំណប់វាមកទឹកទៀតហើយមុនហ្នឹងខ្ញុំអង្គុយសម្អាតតាមក្បាច់តាមជ្រីតាមម៉ូដឥឡូវខ្ញុំសម្អាតហើយអស់ឥឡូវយើងចាប់ដើមបាញ់តំណប់វាជាទឹកទី1តែខ្ញុំដាក់ដូវហើយខាស់បន្តិចហើយលើកូនរឹងរៀងច្រើនបន្តិចដើម្បីឲ្យវាឆាប់លើកវាឆៅបេង ឈើ3នេះវាបើសិនតែនឹងវាយវាណាមួយខែទៅទៅវាទៅឆ្នាំទៅទៅមកសានមែនទេណាណាទឹកដៃបណ្ដាច់ជាបណ្ដាច់ខុសឈើ3កប់សេរីម្ដង ចំពោះអ្នកដែលត្រូវការជាងថ្នាំបាញ់ថ្នាំជួសជុលគ្រឿងសង្ហារឹមចាស់ចាស់អាចតំណែងតំណងមនុស្សពិសេសមកខ្ញុំបាននៅខាងក្រោមវីដេអូនេះតែម្ដងហើយខ្ញុំមានទទួលសេវាកម្មជួសជុលថ្នាំបាញ់ថ្នាំបកទ្វារថ្នាំចាស់ថ្នាំថ្មីតក់ទូស្អីរបស់របស់ដែលតតងទៅនឹងគ្រឿងសង្ហារឹមអាចតំណែងតំណងមនុស្សពិសេសមកខ្ញុំបាននៅខាងក្រោមវីដេអូនេះតែម្ដងអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយៗ